ប្រិមិត្តជាទីមេត្រីផ្អើលអស់អ្នកភូមិជាង300នាក់នាំគ្នាទៅមើល បន្ទាប់ពីជីកដីប្រទេសឃើញរបស់នេះព័ត៌មានប្រទេសថៃ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងបរិវេណវាលស្រែចុងភូមិក្នុងតំបន់ក្រំពីឃុំហ៊ូវ៉ាស្រុងស៊ីមហាពោខេត្តប្រជិងបុរី មានអ្នកស្រុកជាង300នាក់ដង្ហែគ្នា មកមើលបន្ទាប់ពីអ្នកស្រីធានកែវសុផុនអាយុ50ឆ្នាំដែលជាម្ចាស់ស្រែបានរៀបរាប់ថាកាលពីយប់យល់សពចម្លែកមាននារី មានផ្ទៃពោះប្រហែលជា3ខែយំដើរមករកហើយប្រាប់ថាខ្លួនទៅដណ្ដើមប្តីរបស់គេក្នុងសុបិននោះខ្លួនប្រាប់ថាខ្ញុំចាស់ហើយឲ្យទៅដណ្ដើមប្តី អ្នកណាបាន ខ្ញុំមិនបានទៅដណ្ដើមប្តីអ្នកណាទេនាងពុះធំជាមួយអ្នកណា អាយុនៅតិចនៅឡើយហេតុអីមកនិយាយបែបនេះខ្ញុំមិនធ្លាប់ដណ្ដើមប្តីអ្នកណាទេបន្ទាប់មកនារីផ្លែកមុខក៏ដើរយំទៅបាត់នៅកន្លែងវាលស្រែដែលទៅនឹងទិញឲ្យកូនដើម្បីសង់ផ្ទះលុះព្រឹកឡើងទៅជួលឡានកាយដីឲ្យមកជីកស្រះទឹកຕົកក៏ប្រទះឃើញដើមកគីកប់នៅក្រោមដី ដោយក្តីភញាក់ផ្អើលទៅទៅប្រាប់សាច់ញាតិឲ្យមកមើល ហើយដំណឹងនេះក៏បានសាយភាយផ្សព្វផ្សាយស្ទើរតែពេញប្រទេសតែម្ដងដោយមានអ្នកស្រុកដង្ហែគ្នាមកមើលនិងប្រាប់ឲ្យយកទៅទុកនៅក្នុងវត្តក្នុងភូមិក្រោយមកបានរំកិលដើមកគីទៅសម្អាតនិងយកទៅដាក់ក្នុងវត្តពោកែវមួយឃុំហូវ៉ាដោយបានធ្វើពិធីយកផ្កាធូបទៀនដងក្រអូបនិង ទឹកស៊ីរ៉ូមកបូជាព្រមទាំងចងក្រណាត់ពណ៌ដើម្បីជាសិរីមង្គលនាំលៀបនាំជ័យដល់អ្នកស្រុក និងម្ចាស់ស្រែចានេះគឺជាជំនឿមួយ របស់ ប្រជាជនថៃ គឺថាក៏មានអបិយជំនឿជាប់លាប់មកតាំងពីដើមពីបរមរានមកដូចជា ប្រទេសខ្មែរយើងដែរដោយអ៊ុំស្រីម្នាក់គាត់បានយល់សពថាមានស្ត្រីពូធំម្នាក់ទៅអង្គុយយំនៅក្នុងស្រែ ដែលគាត់ទៅតែទិញថាឲ្យកូនធ្វើផ្ទះនៅទីនោះដោយនិយាយថាអ៊ំស្រីបានយកប្តីគេ ហើយគាត់មិនអស់ចិត្តក៏ព្រឹកឡើងក៏ហៅឡានក៏ដូចជាអត្រៈគេដើម្បីមកឈូសឆាយជីកមើលក៏ប្រទះឃើញ ថាមានដើមកុះគីយ៉ាងចំណាស់មួយនៅក្នុងនោះផងដែរពេលដែលឃើញបែបនេះក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើន មកចោមរមើលហើយក៏បានយក ដើមកុះគីនេះយកទៅដាក់វត្តផងដែរ